តកាលពីដើមឡើយមានគាត់មួយនោះគាត់បាត់កូនມັນចូលនឹងមកទឹកឃើញវិញទៅហួយគាត់ថានៅក្នុងនោះមានទទួលមានមើលស្រីនៅស្រុកស្មាបាត់ខ្លួន7យប់7ថ្ងៃហើយពីដើមមានដើមជ្រៃមួយធំទាំងបើឥឡូវកាប់អស់ថ្ងៃសិលថ្ងៃហ្នឹងឮគេនិយាយតតគេថាឃើញនៅតាមបង្ហាញខ្លួនអូលោកយាយហោមគាត់បង្ហាញខ្លួនបង្ហាញខ្លួនធំធំហ៎អូឮថាគូអាចជួយមនុស្សដែលស្លាប់ហើយរស់ឡើងវិញបានមនុស្សដែលស្លាប់រស់វិញហ្នឹងគឺនិស័យ បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះបានជួបលោកគ្រូបាទធរៈកុងគា ដែលជាលោកគ្រូដែលមានមុនវិជ្ជាគាថាខ្លាំងពូកែខ្លាំងមែនទែនហើយនៅក្រោយរូបខ្នងខ្ញុំបាទនេះគឺជាប្រាសាទគុកយីហោមដែលមានជាប្រវត្តិសាស្ត្រគឺល្បីល្បាញខ្លាំងមែនទែនដែលយីហោមគឺជាអ្នកដែលមានបារមីខ្លាំងនៅម្ដុំនេះបងប្អូនយើងហើយម្ដុំនេះគេហៅថាម្ដុំអីដែរគ្រូបាទហើយគុកយីហោមបងគុកយីហោមស្ថិតនៅក្នុងខេត្តស្ថិតក្នុងខេត្តកំពង់ចាមនៅស្រុកព្រៃឈរឃុំព្រៃឈរផងដែរបងបាទបាទបាទអរគុណច្រើនគ្រូហើយឥឡូវយើង យើងចូលទៅមើលទស្សនភាពទាំងអស់គ្នាថាតើប្រាសាទនេះមានលក្ខណៈយ៉ាងម៉េចដែរបើយើងសភាពមើលទៅដូចហាក់ដូចជាបុរាណបន្តិចយើងនិយាយប្រវត្តិខាងដើមប្រវត្តិខាងដើមជាចំនួនចាស់ចាស់បុរាណមកថាមាន ការមានប៉ុននេះតែងអុជធូបសុំចានសុំឆ្នាំងបាទបើទៅដល់ពេលអុជធូបអុជទៅយកចានយកឆ្នាំងមកកាមកអីពីដើមចំនួនដើមតតគ្នាមកអញ្ចឹងបងបាទបាទរហូតរហូតដល់សប្តាហ៍ថ្ងៃហ្នឹង បាទហើយទៅដល់ពេលនេះទៅអ្នកដែលបានប្រើប្រាស់ហ្នឹងគឺថាបាន ចាងទៅធ្វើឲ្យបាក់បែកអីចឹងទៅក៏សុំលែងបានទៅម្ដងហត់ថ្ងៃហ្នឹងដល់មានរុនមួយក៏រុននេះគេថាប្រាំងធ្លាប់ដាក់ឆ្កែទៅងាប់រុននោះមានរុននឹងជ្រៅអត់មានប្រដទឹកឆាណបាទបាទបាទក៏ឥឡូវគេបិទរុននឹងបានហើយហើយប្រវត្តិសាស្ត្ររូបវិហមហ្នឹងពីដើមហ្នឹងគាត់ថែរក្សានៅប្រាសាទហ្នឹងមិនមានតំណងបាទអូរុនហ្នឹងអីគេគូនេះបាទនេះនេះដូចជាមានរូបភាពឡើងនេះមិន នេះតាក់តងគេហៅលឹងណាបងលឹងអូតំណាងលឹងគេសូតំណាងលឹងតំណាងបើនៅក្នុងគេហៅព្រះយូនីឬក៏ជាពមេដាហួយទៅមានពមេដាមានលឹងមានអីនៅបើក្នុងផ្នែកប្រវត្តិសាស្ត្រលោកថាបានដល់ប្រាស5000ការសម្កត់នៅព្រលឹងហ្នឹងបាទជារឿងរសិលណាព្រោះទីទឹកដីជ័យភូមិកន្លែងយហមនេះតែងតែមានកូនមានចៅមានលោកគ្រូគ្រូគ្រូនៅខាងព្រៃទាំងហ្នឹងយកមន់មកថ្វាយមន់ថ្វាយគេថាមេតបអូមេតបជាមេតបដ៏ធំមេតប ប្រកែមេរិទ្ធីដីជះដែល កាន់ស្នាកាន់ពេងការពារទឹកដីបាទជាជាឧបជូររាជផងដែរបាទហើយតាមប្រវត្តិសាស្ត្រមានកងចាក់នៅជើងជាព្រះទេបងមួយកងចាក់នៅបាតជើងគឺជាព្រះព្រះកៅចារីអីហ្នឹងទៅហើយនៅក្នុង សតវត្សទី8ទីអីហ្នឹងបងព្រោះហ្នឹងវាតកតងសាសនាពមេដាត្រៃភពបាទ អង្គបាត់ប្រកេះទៅហើយបាទបាត់ប្រកេះហើយបងដៃដូចបាក់បែកទៅហើយប្រាសាទនេះមានប្រវត្តិយ៉ាងម៉េចដែរគ្រូបាទជួយបង្ហាញតិចទៅបាទបាទប្រាសាទហ្នឹងគឺតាក់ទងមេតបតាក់ទងមេតបលោកយហោមហ្នឹងគាត់មកស្នាក់នៅទៅហ្នឹងបើតាមតាមហ្នឹងស្ដាច់ជាស្ដាច់និយាយតតគ្នាមកលោកថាយហោមហ្នឹងគាត់ថែរក្សាប្រាសាទហ្នឹងបើដល់យើង មើលទំនាយទឹកទាំង4នៃប្រាសាទក៏មានមើលមានអីខ្លះមានពជូវងមានរញ្ញវតីមានបកោរាជមានបាទ មានការត្រាស់ដឹងព្រោះការត្រាស់ដឹងមានព្រះកែវចារីនឹងមួយអង្គគង់លើផ្កាឈូកប៉ុនចាស់ចាស់តតនេះមកថាលោកយេហូមនឹងរៀបអភិសេកមួយតំណងជាមេតបដល់យើងសម្លឹងឲ្យច្បាស់មើលទៅវាតកតងវាដល់ត្រៃភពទៅវិញព្រោះព្រោះនៅក្នុងនោះមានគេចាទុកនោះព្រោះមានផ្កាឈូកទេបញ្ជូព្រះបញ្ជូវងព្រះរញ្ញតីតកតងជាមួយនឹងនាគមាននាគព្រោះនាគហ្នឹងគឺជាពមាតាឯ ក៏បីដាយើងនឹងជាមនុស្សជាបជូវងបជូវងណារញ្ញបតីដែលតាក់ទងប្រសូតបាបកោរីនឹងកសាងព្រះនគរយើងហោហែមកបាទយើងថាអន្តពតបរិយនឹងក៏វត្តនឹងក៏អ្នកដែលសាងសង់គឺពពឹសស្នោកាដែលបានបួសរៀនពីប្រាសាទប្រខាន់និងប្រាសាទបាព្រំរាជបាទបាទអញ្ចឹងបានគេចេះធ្វើប្រាសាទធ្វើអីហ្នឹងរួចសពដងកន្លងមកគឺថាខ្មែរយើង បានបាត់បង់អ្នកចេះវិជាកាយហ្នឹងក៏ ក៏សាបសូន្យអស់ទៅអញ្ចឹងទៅក៏បាត់ប្រវត្តិនឹងអត់ដឹងដឹងទៅធំមួយវិញទៀតថ្មនេះយើងធ្វើពីអីទៅព្រះអង្គបាទក៏ជំនាន់ហ្នឹងគឺតាក់ទងបាព្រមរៀបសាប្រខាន់ហ្នឹងគេទៅរៀននៅក្នុងសិនបានគេចេះបងគេចេះធ្វើហ្នឹងណាក៏សិតតែបុរាណយើង ខ្មែរយើងពីដើមសិតតែបូរបោដោយវិសុទ្ធិដោយរិទ្ធមនុស្សយុទ្ធិចិត្តបសុទ្ធិចិត្តហ្នឹងគឺញ៉ាំងការឆ្លាក់អីមួយហ្នឹងគឺស្អាតណាស់មិនអាចធ្វើដូចទេបងគឺចម្លែកមនុស្សចម្លែកមនុស្សត្រាស់ដឹងមនុស្សបរិសុទ្ធមេត្តាករុណាជាដើម អឺចង់ដឹងពីអាយុកាលនៃប្រាសាទនេះរយៈពេលប្រហែលឆ្នាំប្រហែលទសវត្សរ៍ហើយគ្រូបាទគិតពីសតវត្សទី8មកដល់ហើយបានសតវត្សទី8សតទី8ទី9ចុះបងសតវត្សទី10គឺកសាងកវត្តនឹងយើងហៅទី8បាទបាទក្នុងរជ្ជកាលហ្នឹងរួយក៏យើងសិក្សាបានខ្លះខ្លះទេមិនដឹងអស់ទេអាត្មាតែងមកបូជាថ្វាយហ្នឹងដើម្បីយករិទ្ធអំណាចពីទីទឹកដីជ័យភូមិនេះដើម្បីការដោះអំពើ ការឧបដិកស្អីស្អីនៅកន្លែងទាំងអស់បើសិនជាជំងឺណាខ្លាំងខ្លាំងគឺមកយករិទ្ធអានុភាពនឹងជួយប្រោះព្រំបើកពលាបើកពលាបានតែមុនគេអាចចូលក្នុងកើតមុនចូលក្នុងបានប្រហែលប្រហែលឆ្នាំដាច់នឹងវាគេគាស់យកសរសៃអញ្ចឹងបងអូមានមានអីកង្កល់នៅប្រាសាទហ្នឹងបងមានពីដើមមានរបស់ស័ក្តិសិទ្ធិអីច្រើនអញ្ចឹងណាបងហើយទៅគេគាស់មិនឃើញគាស់យកអស់អាហ្នឹងកាលណាយើងគាស់គាស់គឺបាក់ហើយបាទបាទអញ្ចឹងក៏ប្រាសាទនៅក្នុងបុរាណយើងតែងតែមានយកយកមាសហ្នឹងគេយកវត្ថុដែលមានតម្លៃយករឹងហ្នឹងកល់ក្រោមប្រាសាទ បាទដល់ពួកបារាំងពួកអីនោះទៅមកចំនួនមុនគេដឹងគេមាននេះគេយកអស់ទៅដល់យកទៅប្រាសាទហ្នឹងដឹងបាក់បែកហើយពួកមានវត្ថុក្រោមហ្នឹងគេកលគេកលឲ្យប្រាសាទហ្នឹងហ្នឹងបាទដល់ប្រាសាទកោវត្តប្រាសាទហ្នឹងសិតគេកលដោយវត្ថុហ្នឹងឲ្យដើម្បីកុំឲ្យឲ្យត្រុតត្រោមឲ្យបានរាប់ពាន់រាប់ម៉ឺនឆ្នាំទៅមុខទៀតបាទហើយកន្លែងយើងផ្នែកខាងប្រាសាទនេះយើងបានផ្នែកខាងមេតបផ្នែកខាងពន្ធចក្រផ្នែកកັບចក្រផ្នែកអីគេមកបូជានៅកន្លែងហ្នឹងព្រោះគ្រឿងតង្វាយថ្វាយកន្លែងនេះ មានទៀនធូបស្លាធម៌បិស័យដងជ័យបរិយមលូស្លាទៅផ្លែឈើអង្គើទាំងតោកណុកទាំងថាសុក្រៈកុកដាក់ថ្វាយបូជាអស់លោកជាហោមចាស់ទឹកម្ចាស់ដីភូមិបកបធននេះប្រម៉ែទេវីប្រម៉ែគុំគៀនតាចាស់ស្រុកនឹងផ្ដល់នៅរិទ្ធនៅអានុភាពបានបងផ្នែកខាងមើលជំងឺខ្លាំងណាស់កន្លែងនេះផ្នែកមើលជំងឺបងនឹងការពងប្រាថ្នាអ្វីមួយឲ្យបានសម្រេចហើយនឹងយើងការឧបដឹកនៅកន្លែងនេះបងអាត្មាតែងតែយករូបយកអីមកស្នើសុំបកោប្រកាសដាស់ប្តឹងជួយដោះ ទុកដោះទោសសัตว์ឲ្យកូនចៅពងពើហ្នឹងឲ្យលោកយាយជួយកាត់ក្តីជួយបើថាគេហ្នឹងខាងប្រពន្ធដើមហើយអ្នកនោះមានប្រពន្ធចឹងចឹងអ្នកប្រពន្ធចុងទៅត្រូវតែឲ្យប្រពន្ធហ្នឹងមកប្រពន្ធដើមមកគេវិញឬក៏ឲ្យប្តីមកគេវិញអញ្ចឹងលោកយាយជាអ្នកកាត់ក្តីលោកយាយជាបកកៅចារីកណ្ណមេតាករណាមុទតាពេខាអញ្ចឹងដល់ខ្ញុំបកណាបានផ្សាយផ្សាយហើយនឹងសូមឲ្យខ្ញុំបកណានឹងកំណត់ឲ្យកូនចៅនេះដែលពិបាកលំបាកនេះដែលប្តីរត់ចោលយូរហើយនឹងឲ្យមកជួបគេពិតដូចមាត់ប្រកាសដូចថាអ្នកឈឺក៏យ៉ាងដែរបងអ្នកឈឺ ដើមមានពស់នៅនឹងទៀតបើពីមុនអាឡើងលើប្រាសាទហ្នឹងតាឡើងហួយតាអង្គុយលើប្រាសាទសមាធិក៏ដល់នេះទៅវាឥឡូវកាប់ព្រៃអស់ពីដើមព្រៃទៅនេះស្លុបអត់ហ៊ានចូលទេបើពស់ថ្លាន់ប៉ុនអសឥឡូវបែបពស់ថ្លាន់ទៅអស់ហើយបាទអស់ព្រៃហើយកាប់ព្រៃប៉ុន្តែក្រោយនេះយើងអាចចូលទៅមើលបានចូលបានដើរកន្លងបានបាទលោកយាយអើយសុំដើរលេងអូសត្វព្រៃលោកយាយនេះគឺជាផ្នែកខាងក្រោយនៃប្រាសាទបាទបាទ មានសិលាចារឹកអីខ្លះព្រះអង្គនៅនឹងមានដឹងទេមានសិលាចារឹកនៅ4ទិសហ្នឹងយើងទៅថតអត់បានព្រៃឈើដោះចិត្តតើទៅកន្លែងខ្លោងទ្វារហ្នឹងបានយើងបញ្ជាក់បាទយើងដើរទៅហួចទៅខាងត្បូងទៅមើលកន្លែងខ្លោងទ្វារត្បូងបាទបាទអាចតែយើងតែយើងដឹងថាខ្លោងទ្វារហ្នឹងមានរូបស្អីជាសំអាង ហើយបដាមមានដើមជ្រៃមួយធំទៅបាទគាត់លើកាប់អស់លើថ្ងៃសិលថ្ងៃហ្នឹងឬគេនិយាយតតគ្នាថាឃើញនៅតាមបង្ហាញខ្លួនបាទ អូលោកយាយហោមគាត់បង្ហាញខ្លួនបង្ហាញខ្លួនធំធំហ៎អូអូកាចព្រោះអ្នកចេះស្អីអំពើខ្មៅវិញមកអត់បានទេលោកយាយយកអត់តូចចិត្តទេសត្វតែពេងអូភាកច្រើនអ្នកដែលមកគឺតាក់ពាក់ព័ន្ធជាមួយនឹងរូបគាត់គាត់កម្មគាត់អីចឹងណាបាទបាទព្រោះផាងផាងប្រាសាទយើងដឹងហើយតាក់តងប្រាសាទការធ្វើប្រាសាទការអីនេះសាងសង់នេះតាក់ទងជាមួយនឹងសត្វត្រីរាជហ្នឹងហើយគេធ្វើនេះគេធ្វើឲ្យស្ដាច់ទៅបាទអញ្ចឹងលោកយហោមគាត់អាចជាឧបជូរាជស្ដាច់ហ្នឹងទៅក៏អាចជា ថ្នាក់ថ្នាក់អីមួយការពារស្ដែកចឹងទៅបើហើយការខាងតបការពារសឹកសង្គ្រាមចឹងទៅបងបាទរួចហើយលោកបង្ហាញខ្លួនបង្ហាញងាត់ដងពួកនឹងឃើញនៅនេះស្រះនេះជាទីពពោះអីចឹងហ្នឹងគាត់បង្ហាញឲ្យឃើញហើយតែកូនចៅ ខ្លាចមិនសូវហ៊ានចោះទឹកណាឡើយមុនមុននេះខែ5អីដល់ខែហ្នឹងទឹកអញ្ចឹងអត់សូវហ៊ានទេខ្លាច ប៉ុន្តែយាយមិនដែលធ្វើអីកូនចៅឲ្យកូនចៅបានសុខជួយសុខជ័យបំប្រកែប្រកានកូនចៅកូនចៅនេះគឺផ្ដិតរូបភាពដើម្បីផ្សព្វផ្សាយឲ្យបងប្អូនយើងមកបាទបន់ស្រន់សូមសុខសូមស្ដីសុខស្ដីបន្ថែមទៀតទេព្រះអង្គបាទបកែស័ក្តិសិនណាបាទកែរឿងអីចំណុចណាខ្លាំងគេមកមកបនបែបបនអញ្ចឹងទៅបាទព្រោះគេបនគេយកមន់គេមកថ្វាយមេតបមកអីចឹងណា ពាក់ព័ន្ធនឹងជាមន្ត្រីរាជការជាទ័ពជាប៉ូលីសជាធានអញ្ចឹងណាគឺភាគច្រើនគឺគ្រូគ្រូហ្នឹងគ្រូគ្រូហ្នឹងគេដឹងមុនគេមកមុនហើយគេសុំរិទ្ធសុំអំណាចពីចាស់ទឹកម្ចាស់ដីពុំបកបធនខាពាកបុរាណប្រាសាទបានបុរាណបុរាណគ្រូក៏បុរាណអ្នកចេះក៏បុរាណគឺថាមានចិត្តសដោះប្រោះសណីចេះស្រឡាញ់ចេះរាប់អានគ្នាកាសចែកលេខគ្នានឹងមេត្តាករណាមុតាបេខាណាអ្នកចិត្តជាកុសលគេមកផ្សំភ្ញាស់ពូជបុណ្យបង្កើតរិទ្ធចិត្តសាច់នោមមនុមយុទ្ធិ បាតុភូតខ្មៅសនៅក្នុងអត្តកម្បាំងនោះទាំងអស់តកាលពីដើមឡើយមានគាត់មួយនោះគាត់បាត់កូននោះមិនចូលនឹងមួយទឹកឃើញវិញទៅហួយគាត់ថានៅក្នុងនោះមានទទួលមានមើលស្រីមានគេមានសឡុងមានអីនៅស្រុកស្មាបាត់ខ្លួន7យប់7ថ្ងៃបាត់បាត់ចូលកាលនោះព្រៃឲ្យมันដោះយ៉ាងព្រៃជិតឆុងអូនេះសតើសពីបរានមកនេះអូអូនេះឃើញគូថាអឺកូនចៅដែលមានរៀបចំពិធីផ្សេងៗអត់មានចានមានឆ្នាំងអត់មានសម្ភារយើងសុំ សុំសុំទឹកបានរបស់ហ្នឹងឥឡូវចូលក្នុងហ៊ុនហ្នឹងបានហើយអូនៅបាតប្រាសាទមិនប្រាសាទនេះគេយកបានដូចជាមាសអីចឹងមាសកលប្រាសាទហ្នឹងកុំឲ្យវាធៀតចឹងហ្នឹងអាចបាល់កិនម្សៅកិនអីចំនួនក្រោយៗនេះទេនេះបាទបាទហើយវត្ថុស័ក្តិសិទ្ធិអីគេលួចហើយសោះមាសកិច្ចមានមានមានមាននេះទេមានបរតមាន អីមានស្ពាន់ក្អូបស្ពាន់អីលងហិននេះគេយកហើយនៅ ដែរនៅរបស់អត់ម្លាយ បន្ទុំនៅសល់ទៀងពីច្រើននេះបងប្អូនយើងតែនេះតំណងផ្លូវចូលមានខឿនទៀតយ៉ាងនេះចូលមកបាក់បាយហើយបាទបាទនេះតំណងជាខឿនផ្លូវចូលទេផ្លូវចូលទេប៉ុន្តែឥឡូវវាមុខប្រាសាទគឺបែរទៅរកទៅខាងកើតតតែម្ដងប្រាសាទនោះ4យ៉ាងវាដើមមក4មានទិស4ក៏4ហើយតំណាងទឹកដីភ្លើងខ្យល់ហើយអឺលោកយាយអត់មានអ្នកស្នងពីលោកយាយទេ មាននៅខាងស្មានមានកាន់លោកយាយដែរកាន់រូបស្នងយាយដែរកាន់លោកយាយលោកយាយលោកយាយហោមហ្នឹងគាត់កាន់រូបកាន់អីមានកូនគាត់3នាក់នៅពេញទៀតកាន់ទាំងទៅ អាចគេមកសែនមកព្រេននេះដល់ហេម៉ុនសនដល់ចូលឆ្នាំនេះគេយកមកសែនដែរបងនេះមានរូបចម្លាក់មានរូបផ្កាឈូកមានស្ត្រីគង់លើផ្កាឈូកគូថាអាចចូលបានហ្នឹងអានោះម្លងពេលណាដែរគូម្លងផែប្រហែលឆ្នាំមុននេះដែរ មកវឹកយើងរាំងឥឡូវព្រៃដោះធប់ហើយបងនេះឃើញទេនេះមើលខាងនេះមកឃើញបងនេះសត្វត្រីគង់លើផ្កាឈូកឥឡូវយីហោមហ្នឹងវេទនាគាត់គ្រាន់តែជាសាវកកាន់តប2500ព្រោះធ្លាប់ធ្លាប់មុនអាត្មាមកលេងភាសាដំណងណៃឃើញផ្ទាប់ម្ដងហ្នឹងសុទ្ធតែតបទាំងអស់មកពាត់ហាញឲ្យគ្រូឃើញហ្នឹងគាត់មកសាអីយើងទាំងទាំងដែរគាត់គាត់មកលេងលេងគាត់លេងសិតដងពេងអាត្មាចង់ហ៊ានមកដែរហ្នឹង ប៉ុន្មានសូមការអនុញ្ញាតនៅទាំងអស់នៅជាផុសតាងថាតកតងពាក់ព័ន្ធរឿងនេះស្ត្រីគង់លើផ្កាជ្រូកស្ត្រីគង់លើផ្កាជ្រូកហ្នឹងដូចនៅក្នុងបុរាណលោកថាមានបកោរាជបានត្រាស់ដឹងហើយហើយទៅបន្ទាប់មកពលាងនេះទី2នៅប្រម៉ាយគ្រប់លក្ខយើងអាចរីហ៊ូរីហ៊ូមួយ មានខ្លួនរីហ៊ូមួយអត់ខ្លួនកណារីហ៊ូមានខ្លួនគឺតំណាងនៃរីហ៊ូពុទ្ធសាសនាប៉ុន្តែបើរីហ៊ូនឹងអត់ខ្លួនគឺតំណាងនៃទស្សរតទស្សរតហ្នឹងឯងសម្រាប់កបកែវចារីទាំងអស់ហ្នឹងឯង តំណាងនៃកាន់ពុទ្ធសាសនាមួយរាហូមួយទៀតតំណាងព្រហ្មញ្ញសាសនារាហូនឹងខ្លាំងបាញ់អត់ចេញទេបងការកាប់មុតដុំចេះទេហួយពនាងនឹងដោយសារលោកកាន់ពុទ្ធសាសនាហើយលោកមានមេត្តាចំពោះទូសរតជាបងប្អូនឯងជាពុកមៀងចំពោះសរតឆ្លាញ់ពនាងនេះទី2នោះបានបានគំនុំគុំគួនចឹងពាក់ព័ន្ធនឹងមានផ្កាឈូកត្រនៅតាមត្រាស់ដឹងរបស់ពុទ្ធជាម្ចាស់ព្រះកៅចារីជាស្រីជាពុទ្ធជាក្សត្រីរាជការក្រងរាជបន្ទាប់មកមានយហោមអីជាមេតបការពារបាទ ហោមហោយីហោមអាចទៅខ្លាំងពូកែមែនតើហោយីហោមគាត់មានមហិទ្ធិឫទ្ធិខ្លាំងណាស់មានបរិវារគាត់500នាក់អាត្មាគ្រប់មកសាអាត្មាម្ដងដងដែរអត់ចាអាត្មាមកដល់យីហោមនឹងយប់ឡើងមកឲ្យបានដេកទេអាត្មាចង់មកដែរដោយបុរាណលោកថាមានស្ត្រី ត្រាស់ពីរព្រះអង្គនៅមកព្រះអង្គទៀតពមៀតដល់ត្រៃភពសូមនិយាយផ្ដល់នៅរិទ្ធផ្ដល់នៅអំណាចខ្ញុំរាល់ការមើលជំងឺការឧបដឹក កូនចៅវិធីអីហ្នឹងគឺថាតែងតែមកថ្វាយបូជានៅកន្លែងហ្នឹងក៏មានពៀនធូបស្លាធម៌វិស័យមានមានចេកមានមន់ស្ងោមានអីចឹងបើតែងតែមានគ្រប់ថ្ងៃសិលហ្នឹងមកគ្រូមកទាំងអស់អញ្ចឹងអាត្មានឹងមានរូបលោកកច្រកហមកក្លៀងមឿងមឿងប្រាក់មឿងឯកមានលោកត្មងលោកកឆ្នុកកឆាយទាំងអស់អញ្ចឹងនេះគឺជាបុរាណជាគ្រូបាទនឹងលោកយាយក៏ជាគ្រូយើងដែរបាទ ចឹងលោកយាយនឹងជាគ្រូជាម្ចាស់ទឹកម្ចាស់ដីអញ្ចឹងយើងមកបូជាថ្វាយសូមសេចក្តីសុខសេចក្តីចម្រើនបានលៀបបានជ័យព្រោះអញ្ចឹងផ្នែកខាងអាត្មាផ្នែកខាងប្រសាទផ្នែកខាងមើលជំងឺអំពើអាប់ច្រាបធ្មប់ជាពិសេសព្រោះឈួតដាក់ចង្វាក់ចាប់7 8នាក់ឈ្នះគូមើលជាច្រើនណាស់ដើម្បីនៅលោកក៏បានរឹតអំណាចពីលើយូហមនឹងអីទៅជួយទាំងអស់ឬថាគូអាចជួយមនុស្សដែលស្លាប់ហើយរស់ឡើងវិញបានមនុស្សដែលស្លាប់រស់វិញហ្នឹងគឺមនុស្សក្នុងពីដើមគាត់ត្រូវអំពើអំពន់គេអញ្ចឹងទៅគឺមើលគ្រូណាគាត់ជាដែរ ព្រោះបណ្ដលមកអាត្មាហ្នឹងគាត់អុចធូធូនិស័យព្រោះលោកតាអគិនេតហ្នឹងមានមានឧបនិស័យនឹងនិយាយហ្នឹងត្រូវតែត្រូវតែជាស្ដោះពីហ្នឹងឲ្យជាដល់ពេទ្យស្ដោះពីហ្នឹងឲ្យកោបដល់ពេទ្យមួយយាយមួយនឹងអូកដោនគាត់កប់រូបកប់អីនឹងជើងផ្ទះហ្នឹងក៏លោកយាយស្អាតនឹងយាងមកលោកយាយហមហ្នឹងលោកយាងមកឲ្យឃើញបើញ៉ាំអាត្មាសូមបញ្ជាក់ថាការវេទទាំងឡាយដែលអាត្មាចេះទាំងប្រមាណហ្នឹងអាត្មាបូជាទៅដល់ចតុសង្ខា4ហើយគឺអាត្មាចេះអីទេអញ្ចឹងណា ក៏ដល់មានបញ្ហាហ្នឹងមុនលោកយាយលោកតាមកជួយអញ្ចឹងលោកយាយលោកតាហ្នឹងដែលលោកមានរិទ្ធជាអំណាចនេះផ្លើងឹតព្រោះយើងពឹងពឹងទៅលើទូសបរមីអញ្ចឹងយើងរៀបសំណាក់ដាក់ស្នៃហ្នឹងគឺថ្វាយដើម្បីអង្គុយចម្រើនសុំរិទ្ធសុំអានុភាពឥឡូវអរគុណច្រើនគូក៏ចុងក្រោយអ្នកដែលមានជំងឺឈឺស្កាត់ដូចជាពិសេសអ្នកដែលត្រូវអំពើអំពាន់លើជារាប់រយដូចថារាប់សិបឆ្នាំហើយតើគូធ្វើម៉េចឲ្យមកជួបគូធ្វើការអ្វីខ្លះហើយតេតតងតាមណាគូបាទក៏ញាតិញោមមានបញ្ហាអំពើអំពាន់ ឬក៏បាក់បែកក្រុមគ្រួសារអីហ្នឹងអាចតាក់ទងខាងលោកតាមកបើមកមានលេខទូរស័ព្ទ096 90គុត22 674 017 745 950គុត092 236 396មិនថាអំពើអំពាន់អាប់ច្រាប់ធ្មប់ផ្នែករោគស៊ីអវយវ័យទាំងអស់បើដូចខ្ញុំមើលហើយមើលមិនជា បើកពលឺបើកពលាដូចតែយើងធ្វើគ្រូធ្វើគ្រូហើយចេះហើយនៅទៅធ្វើអំពើគេមិនបានចេះគ្រូហើយនៅទៅធ្វើអំពើគេទៀត អានឹងក៏យើងអាចមកមើលបានមកបំពេញរិទ្ធចិត្តសាច់ផ្ដាច់ផ្ដាច់កម្មរៀនបន្ថែមបំពេញបន្ថែមនៅក្នុងចន្លោះពាក្យថាបុរាណហ្នឹងបើឲ្យមានរិទ្ធឲ្យមានអំណាចបានហើយគ្រូនៅភូមិឃុំអីដែរបើនៅភូមិដង្កោឃុំខាត់ធំស្រុកព្រៃឈរខេត្តកំពង់ចាមកាលនៅប្រសងក៏បានបុះរៀនបានកសាងវត្តនឹងបានមួយចំនួនរាប់ម៉ឺននេះហើយ ដែលឈួតឲ្យរស់វិញផ្សែងផ្សែងខ្មោចមក7 8នាក់ឈួត ដាក់ច្បាក់ក៏មើលដែរបងប្អូនជាច្រើនប្រុសជាច្រើនកន្លងមកមានទាំងឯកសារមានផុសតាំងចឹងមួយទៀតគឺគេថាគេនៅអាមេរិកនៅលំងស៊ូដង់អង់គ្លេសចឹងណាបាទគេចង់ពឹងពើរកគ្រូអាចមើលតាមតាមទូរស័ព្ទតាមអីបានបាទខ្ញុំប្រាប់ទៅសំពងប្រាប់ទៅធាតមកលោកតាប្រមាលមើលតើធាតភ្លើងធាតទឹករស់នៅជាមួយគ្នាបានអត់ដំណើរដើរថ្ងៃណាទាំងហើមទឹកទាំងហើមរស់ ទឹកដីភ្លើងខ្យល់បោកគ្នាតសិនបច្ចឹមពីយកបដោយសានត្រូវធ្វើពិធីយ៉ាងណាមានរូបថតជាតំណាងអាចធ្វើពិធីបានបើយើងរៀបសំណាក់ដាក់សំណែនដូចធ្វើនៅខាងប្រាំងប្រាសាទនានាហ្នឹងក៏បានដែរព្រោះសិលពួកអាមនុស្សមានភ្នែកធំធំទៅបណ្ដាតលៀនលៀនហ្នឹងទៅបើអញ្ចឹងគេគេកលេចមួយផ្លែតណោះទៅដល់ពេញណោះវាមានកៅតិចទឹកបណ្ដាតទឹកបាទបាទពីមានរិទ្ធអញ្ចឹងយើងស្ដោះវាហ្នឹងក៏ទៅដល់អាមេរិកដែរបាទឲ្យទៅឧបកិច្ចទៅលើស្នងរូបថ្ងៃហ្នឹងខែហ្នឹងឆ្នាំហ្នឹងបុគ្គលហ្នឹង ដែលបានខ្សែផ្សោយហើយកិយាហាបុជាឲ្យត្រូវតែជួយបុគ្គលហ្នឹងណាដែលខ្ញុំប្រកាន់ថាឧបដឹកពិតវិមត់ប្រកបដោយថាទាំងអងតើហ្នឹងទៅទៅជួយហើយការឧបដឹកទាំងអស់សិតតែឧបដឹកទេបងអរគុណច្រើនគ្រូបាទអរគុណបាទសុខបានចម្រើនអស់គ្នា